ក្បែរខ្លួនខ្ញុំពេលនាងគេហាំងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ វីអាវីមុខកូនធ្វើហំហាណាស់ហើយឃើញឯងថាមែនមែនអានឹងធ្វើស្អីអត់កើតមែនហ្មងទៅចាប់យកអត់យកមកដាក់នេះមកបាទពូឯងទៅទៅទ្រាំណាអាវីស៊ីលុយគេវាមិនងាយស្រួលទេហើយឯងធ្វើចិត្តធន់ដើម្បីកូនឯងឃើញឯងឃើញឯងបងវិញមកបណ្ណាបងចុះណាឡានបងភ្លេចគិតទៅថាពេលនេះបងគ្មានសងអ្វីក្នុងខ្លួនទេវាមិនឲ្យកូនវាស្លាប់ទេ វាក៏ស្រឡាញ់កូនវាដែរសំខាន់ម៉ែវាឯងត្រូវហូបឲ្យបានច្រើនប្រយ័ត្នមិនបានឃើញមុខកូនចៅទៅណាមិនមិនកែប៉ាចឹងកូនជីកូនឃ្លានខ្លាំងណាប៉ាកូនអត់ចង់ឈប់ទេតែខ្លាចមកបញ្ហានេះវាទាញកូនប៉ាហត់អត់មិនចង់សុខសួរប៉ាចឹងកូនបងគិតលុយមួយវីវយប៉ាកើតអីបាត់កបបលុយមែនមានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំ បែបក្នុងខ្ញុំទេហើយខ្ញុំសុំទោសបងដែលខ្ញុំនិយាយចូលចូលលើបងមុនហ្នឹងនេះហើយជីវិតចុងក្រោយរបស់ឯងអាវីជីវិតដែលដូចឆ្កែតល់ច្រកជីវិតដែលរស់ជាមួយនឹងភាពអាម៉ាស់ វីដេអូនេះផុសក្នុងបណ្ដាញ Facebook ថាអ្នកនិពន្ធល្បីធ្លាក់កូនម្នាក់នេះធ្លាក់ខ្លួនមកធ្វើ ជាអ្នករត់តុកហើយក៏ធ្លាក់ខ្លួនជាអ្នកជួយស្បែកជើងឲ្យគេដែរខ្ញុំថាបងណាកុំយកវីដេអូនេះថតផុសទៀមទីចំណាប់អារម្មណ៍អីនេះដល់ថ្នាក់ខូចសិលធម៌ជាមនុស្សហើយហើយកុំភ្លេចថាខ្លួនឯងនេះកំពុងតែសាច់ចំអកលើកំណត់ទុកអ្នកដតីវីគេបានធ្វើខុសហើយគេក៏សុំទោសបងហើយដែរតាហេតុអីក៏នៅមើងងាយវីដល់ថ្នាក់នឹងទៀត ខ្ញុំសុំចុះណាឈប់ជិះជាន់អ្នកដែលគេតល់ច្រកទៀតទៅគេ គឺមានជីវិតរបស់ គេ គេធ្វើមិនល្អគេបានទទួលមេរៀនរបស់គេហើយហើយខ្ញុំក៏ជឿថាវីនេះគេក៏មិនទៅរករឿងអ្នកទាំងពីរដល់ថ្នាក់ហ្នឹងដែរនេះអ្នកទាំងពីរដូចជាជន់ឈ្លីគេខ្លាំងពេកហើយណាឥឡូវខ្ញុំសុំចុះណាបងខ្ញុំសុំបងលុបវីដេអូនេះចោលបើបងមិនលុបទេ ខ្ញុំនឹងលេងតាមផ្លូវច្បាប់ឯណាខ្ញុំលុបក៏បានដែរមិនចង់មានរឿងច្រើន តាបងទៅវិញខ្ញុំសុំទោសហ่าបងទុំទៅធ្វើការបានមួយថ្ងៃសោះធ្វើឲ្យមានបញ្ហាហើយអឺមិនអីទេបើដឹងតែឯងកំពុងធ្វើការថ្ងៃដំបូងអញ្ចឹងហើយការងារគឺវាលំបាកអញ្ចឹងហើយតែឯងនេះគួរតែប្រយ័ត្នឲ្យបានច្រើនជាងនេះសុំទោសបងម្ដងទៀតហ่าបង ហើយអរគុណបងឯងតាមជួយខ្ញុំរហូតបងមិនបានជួយឯងទេ តែបង ជួយបុគ្គលិកបងបងក៏អរគុណឯងដូចគ្នាដែរដែលនេះចិត្តធ្ងន់អូនេះដូចជាដល់ម៉ោងឯងទៅយកកូនឯងហ្នឹងមែនទេអឺអញ្ចឹងឯងទៅយកកូនឯងចុះណាបាទបងស្ដាប់គេច្រៀងបទអំអោកាំងរឿងខ្លះគ្មានអោកាំងសម្រាប់មនុស្ស ដែលភ្លេចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគឺច្រៀងដូចគ្នាដែរទេសូមកាយអោកាំងលើកទីពីភ្លេចថាខ្លួនឯងហត់នៅប៉ុណ្ណាតស៊ូខ្លាំងប៉ុណ្ណាប៉ាញ៉ាំបាយជាមួយអូនណាអូកូនញ៉ាំទៅប៉ាញ៉ាំហើយហើយ ប៉ាញ៉ាំឆ្អែតហើយកុំនិយាយច្រើនពេកកូនញ៉ាំទៅបងខ្ញុំម្លែងឲ្យកូនញ៉ាំបាយបន្តិចអត់អីនៅញ៉ាំបាយសិនទៅនេះបាយមហូបខ្ញុំយកមកឲ្យអូនណាហើយនឹងបង្រីញ៉ាំបងសេចស្អាតឲ្យខ្ញុំមែនទេមែនហើយបងយកមកឲ្យហើយគេស្អាតស្អាតអញ្ចឹងរហូតណោះមើលទៅ កាយនិយាយណាយើងហ្នឹងអត់អីទេបងខ្ញុំញ៉ាំឆ្អែតតែហ្នឹងបងឯងយកទៅព្រោះថាខ្ញុំដឹងថាបងវីអត់តញ៉ាំបាយទេញ៉ាំហើយនឹងអាមីកន្លងទៅធ្វើការមួយណាបងចិនដាក៏គាត់ផ្ដាំឲ្យខ្ញុំមកមើលបងដូចគ្នាដែរប៉ាក៏ហក់កូនប៉ាតន់ញ៉ាំបាយផងហ្នឹងណាមកពីប៉ាអត់ឃ្លានហ្នឹងណាមហូបបាយនេះយកទៅបងកុំឲ្យកូនបារម្ភលូណាស្រឡាញ់ប៉ាអត់ខ្ញុំស្រឡាញ់ប៉ាខ្លាំងជាងគេអ្ហ៎ តែបងបាយមហូបយកខ្ញុំទៅមើលភ្ញៀវនៅខាងក្នុងសិនបាទអរគុណណាពេលញ៉ាំហើយខ្ញុំទៅតាមក្រោយណែមកហូបគេឲ្យឆ្ងាញ់ណាកូនញ៉ាំច្រើនច្រើនណានេះកូនកណ្ដាញ៉ៃមកនេះវិញប៉ាញ៉ាំតែប្រឡាស់នេះ ងកូនប៉ាញ៉ាំមួយគ្នាភ្លេចថាខ្លួនឯងអត់នៅប៉ុណ្ណាតស៊ូខ្លាំងប៉ុណ្ណាទុំរំលងញ៉ាំមើលចំណុច zero មានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្លួនខ្ញុំពេល គេហាំងអរជំនឿលើខ្ញុំសូមបីមនុស្សដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដល់ខ្ញុំមាន អារម្មណ៍ អីបងអាទៅផ្ទះហេហ៎ហ៎ខ្ញុំនៅបើហើយការងារបន្តិចហ្នឹងណាណ៎កូនមួយគេណាអត់យកទៅផ្ទះហេហ៎ស្អែកចាំមករៀបក៏បានដែរអូខ្ញុំគិតចង់ជួយបើហើយការងារនីតាហើយនឹងបុគ្គលិកផ្សេងទៀតឲ្យហើយអញ្ចឹងណាអត់អីទេជឿខ្ញុំមកនាំកូនទៅផ្ទះហើយខ្ញុំដឹងថាមួយឯងត្រូវការលុយដើម្បីកូន តែមួយឯងអាណិតក្មេងហ្នឹងណ៎គ្នានៅក្មេងវាមិនដូចមនុស្សចាស់ទេណា តែខ្ញុំចង់ជួយការងារទាំងអស់គ្នាហើយពលរដ្ឋទាំងអស់គ្នាបានជួយខ្ញុំកន្លងមកក៏ច្រើនដែរហឹមរឿងបុគ្គលិកនៅហ្នឹងម៉ែមិនភ័យទេគេរីករាយនឹងជួយមកឯងគ្រប់ពេលហ្នឹងបងចន្ទាក៏គាត់បង្រៀនឲ្យបុគ្គលិកចេះស្រឡាញ់គ្នាដែរណាជួយខ្ញុំមើលនំកូនតាទៅបងឯងត្រូវក៏ត្រូវសម្រាប់ឲ្យបានគ្រប់គ្រាន់ដែរមើលតើដូចជាឈឺក៏ស្លេកស្លេកចឹងមានណាខ្ញុំធម្មតាតាប្រហែលជាហត់ពេកហ្នឹង បងម៉ែឈឺស្អែមិនមកធ្វើការចាខ្ញុំសុំបងចន្ទាឲ្យណាអូអត់អីទេខ្ញុំធម្មតាតាចុះម៉ែឆាប់នំគាត់ទៅផ្ទះណាខ្ញុំទៅផ្ទះមុនហើយបាយកូនណាកូនណាកូនណាទៅផ្ទះទៅគេងកូនអត់ទៅទេកូនមកគេងអរគុណមកទៅគេងទៅយើងវិញមកមកមកប៉ាអ៊ីវកូន ទឹកសិនកូនអត់ទៅប៉ាងុយគេងអាងុយទឹកហ៎ចង់ស្អែកងុយទឹកក៏បានដែរម៉ាងុយទឹកតិចណាកូនកូនគេងកូនសំបន់ណាប៉ាកូនងុយគេងប៉ាឆ្ងាយកូនស្ដាប់មកបានកូនគេងលក់ស្រួល នឹងប្រហែលជាអស់កម្លាំងខ្លាំងហើយនឹងឯងគួរណាឯងនាំកូនមកវេទនីរស្នាក់នេះសោះមកពីប៉ាទើបកូនតែមកវេទនីអញ្ចឹងប៉ាសន្យាណាតើប៉ាធ្វើឲ្យកូនវេទនីតទៀតទេប្រហែលជាអស់កម្លាំងខ្លាំងហើយទើបងើគិញដល់ថ្នាក់នេះណាស់សៀងសៀងនេះចង់គុំទៅណា ហើយជួយបានទេណាវីបើឯងងាប់បាត់ទៅមានអ្នកគេមើលកូនតូចបើឯងមានឱកាសលើកទី2ទេអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក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 Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Ozarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកខ្វាត់ខ្ញុំទេ chứ mẹ Bà lấy con cái nhá Ba chứ mẹ Ba con chứ con nhỏ khuôn đích ba hẳn chăng á Chứ mơ con sẽ ba mà cái đai gót Ba cái đai khuôn Ba chứ ấy Mày dây tha bà con chứ ao ba chút khuôn ao Hãy kể cho ពេលឯងគ្មានអ្វីគឺមានតែកូនស្រីដែលមកពិបាកជាមួយឯងឯណាមិត្តភ័ក្តិឯណាមនុស្សដែលឯងធ្លាប់ប៉ាវគេ ធ្លាប់ហឺហាជាមួយឯងបើបានធ្វើក៏ក៏មកគេវិញមកណាផ្សារតែកូនជួយខ្លួនប៉ាមិញហ្នឹងឥឡូវប៉ាជាមកកូនមកគេជាប៉ាវិញមក ជុតខ្លួនប៉ាជាប៉ាជាអីឃើញណាមិនចាំបាច់ទៅចាក់ថ្នាំអីទេមកមកគេខាងនេះចិត្តតាមមកកូន មែនជាមហូបរបស់ខ្ញុំកំងណាច្រឡំតែដឹងបាទបងនេះជាមហូបរបស់បងកំងខ្ញុំបាត់ច្បាស់ណាបងនេះបានជាមហូបរបស់ខ្ញុំកំងដូរចេញវិញខ្ញុំមិនញ៉ាំទេសុំទោសផងបងដែលខ្ញុំទៅស្ទែខំថ្ងៃក្រោយស្ដាប់គេច្បាស់ផងខ្ញុំគ្មានពេលវេលាណាមកអង្គុយចាំម្ដងហើយម្ដងទៀតទេគួយយូរហើយខាត់ពេលទៀតសិតមាននឹងអីមែនអត់ទៅបងមាននឹងអីមែនបង កលឹកបងណាកំងហូបឲ្យខ្ញុំខុសបងស្អាតអញ្ចឹងសាក់ញ៉ាំហូបផ្លាច់ផ្លាច់ទេបង ដឹងតែល្អហ្មងមហូបដែលបងញ៉ាំម្ដងខ្ញុំចាំច្បាស់ហ่ะប៉ុន្តែចង់ណែនាំមកថ្មីនេះបងញ៉ាំម្ដងតែចេះតែភ្លេចបងសាក់ញ៉ាំអាហ្នឹងបង ឆ្ងាញ់ណារូបរាងមិនធំតែស្អាតដូចបងទេតែរសជាតិវិញធានាម៉ែអែមមែនក៏អីឆ្ងាញ់មែនបងចាស់បើមហូបឆ្ងាញ់អញ្ចឹងបើខ្ញុំនេះធាត់ទៅអ្នកណាក៏ទូខុសត្រូវ ធាត់ជាងនឹងបន្តិចមានសាច់ជាងនឹងបន្តិចឲ្យមើលទៅកាន់តែស្អាតហ្មងបងខ្ជូតហ្មងមើលទៅបកាយបញ្ចុះណាមិនអីទេញ៉ាំសិនក៏បានដែរបាទបងជើញញ៉ាំមកបងចាអរគុណច្រើន បងបងជុំសិនបងបានភ្លេចទូរស័ព្ទហើយបងទូរស័ព្ទបងមែនតាអរគុណអូននឹងសង្ស័យតាឡៃលវលជាប់ចិត្តជាមួយមហូបថ្មីហើយបានភ្លេចទូរស័ព្ទចឹងហ្នឹងហើយថ្ងៃហ្នឹងដូចមានអារម្មណ៍ថាឆ្ងាញ់ដល់ហើយចឹងខ្ញុំទៅវិញណាបងឈប់ឈប់ឈប់នេះបងឲ្យឲ្យខ្ញុំទៅអីបងចាទុកថាជាការសគុណដែលអូនយកទូរស័ព្ទឲ្យបងហ្នឹងណាអូយគុណស្រីទេបងមកមកញ៉ាំនឹងជីប្រចាំហ្នឹងយកទៅនេះបងឲ្យអឺបើសិនបងឲ្យខ្ញុំក្នុងលក្ខណៈធីប អាហ្នឹងខ្ញុំយកតែបើឲ្យកូនស្រែអីខ្ញុំអត់យកទេបងឥឡូវទុកជាធៀបក៏បានដែរចឹងបងនៅតាមលេងហាងទៀតមានបុគ្គលិករស់រាយចឹងហើយការជួយភ្ញៀវទៀតបងអរគុណម្ដងទៀតណាបាទអរគុណចឹងបាទអរគុណបងចា ហូតតង់ម្នាក់បន្តិចមកឲ្យលុយធីបតើការកំងអីដែរបាយគ្នាយូរស្មានទៅណាការប៉ັດមកហូតតុកនៅតាមហាងអញ្ចឹងឯងអូសង្ស័យតាប៉ាម៉ាក់កាត់កាលចោលហើយក៏មិនដឹងចង់កំងអីក៏កំងមកពួកខ្ញុំនៅមានភ្ញៀវច្រើនទៀតឃើញសង្ស័យចាស់ធ្លាក់ខ្លួនអញ្ចឹងអាណិតដែរហ្នឹងឯង តោះថតរូបមួយគ្នាមួយមកមកទៅអួតគេហើយប្រាប់គេថា អ្នកនិពន្ធដល់ល្បីធ្លាក់ខ្លួនដុនដាបមករត់តុកតាមហាងអើយស្ដាយក៏ស្ដាយអាណិតក៏អាណិតនេះហើយជីវិតចុងក្រោយ សង្សារចាស់របស់ចិននេះម៉េចអត់កំងអីទេមែនទេ បើថតអត់ទេខ្ញុំទៅវិញពួកខ្ញុំត្រូវទទួលភ្ញៀវច្រើនទៀតខំស្ដាប់សម្ដីគេមើងងាយអត់បានមែនទេបានចង់ទៅវិញអស់នៅបើថាអស់ខ្ញុំធ្វើការវិញពួកថាខ្ញុំរវល់ធ្វើការខ្ញុំអត់មានពេលមកអង្គុយស្ដាប់មនុស្សអត់ប្រយោជន៍និយាយដូចដងខ្ញុំទេនៅនៅមានច្រើនទៀតជប់អាវីនេះមិនមែនដូចអាវីពីមុនទេអាវីពីមុនវាល្ងងវាអត់ដឹងថារបស់ណាគួររើសមកស៊ីរបស់ណាមិនគួរយកមកស៊ី វាអត់ដឹងថារបស់ណាស៊ីហើយឈឺពោះរបស់ណាស៊ីហើយនាំចង្រៃដល់ខ្លួននេះឯងធ្វើមកចេះហត់តុបឯណាគ្មានសិតឯងមកថាយើងឯណាប្រយ័ត្នយើងប្រាប់ម្ចាស់ហាងឯហើយឯងដេញក្បាលឯងចេញពីក្នុងហាងនេះអត់ឲ្យធ្វើការទៀតបើអត់មានការងារធ្វើនៅនឹងហើយគ្មានហាងណាទទួលឯហត់តុបអត់តែស្រួលស្រួលទៅមួយម៉ាត់រត់តុកពីរម៉ាត់រត់តុកមកអ្នករត់តុកថោកទៀបខ្លាំងហ៎ ខ្ញុំយកកម្លាំងរបស់ខ្ញុំមកធ្វើការមករត់តុកដើម្បីដូរយកប្រាក់តែខ្ញុំមិនបានយកអីផ្សេងហើយពាក់ស្រមុខតែដើរបោកអ្នកដតីឯងមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក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 Colgate ញញឹមកាន់តែច្រើនដើម្បី មានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអានុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេចានេះថាឲ្យអ្នករត់តុកคลิกគិតហ៎ថាធ្លាប់ធ្វើអីខ្លះជាមួយអ្នករត់តុកត្រូវការឲ្យរំលឹកអត់មិនបាច់ចៃអីទាំងអស់ ឈប់ញ៉ាំអីខ្ពើមខ្ពើមអ្នកហូបទុកនៅទីនេះណាអ្នកនាងកុំភ្លេចញ៉ាំទឹកផងណាដើម្បីឲ្យអ្នកនាងនេះទៅជឿចិត្តបានលឿន thank you កូនប៉ាដួលត្រីឲ្យញ៉ាំញ៉ាំចិនច្រើនណាអត់ញ៉ាំបាយមិនមកមុខប៉ាឲ្យញ៉ាំរហូតចឹងព្រោះតែកូនបាននៅចិត្តប៉ាហ្នឹងណាចុះថ្ងៃនេះចិត្តប៉ាថ្ងៃតាថ្ងៃនេះជាថ្ងៃពិសេសរបស់កូនឆ្នាំនោះប៉ាទៅធ្វើការបានកូននៅខុសកណ្ដាលមួយម៉ាក់យាយអត់សប្បាយសោះ ថ្ងៃនេះថ្ងៃកំណត់កូនប៉ានៅជាមួយប៉ាសំទោសណាកូនណាឆ្នាំនេះប៉ាបានទិញនំខេកឲ្យកូនអត់ខឹងប៉ាណាអីអូនប៉ានៅជាមួយតាអត់នំខេកអត់ទៅរៀបចំហូបបាយឲ្យក្មួយ បាទមិញហើយបានអីមកឲ្យខ្ញុំទៀតហើយយកឲ្យខ្ញុំរាល់ថ្ងៃហ្មងនេះដូចចម្លែកដល់ហើយ មីងឲ្យឲ្យចម្លែកទៀតអីនេះមហូបហើយនេះកាដូតួកូនឯងណាមិនបានមីងដឹងថាឯងនឹងឯងកណ្ដាលរបស់កូនខ្ញុំ គឺឯងប្រាប់មីងកាអាទិត្យមុនហ្នឹងណាថាចង់ទិញកាដូឲ្យកូនឯងហ៎ហើយចៃដន្យអីមីងមានកាដូទិញទួចដែរតែខ្ញុំចាំបានថាខ្ញុំដូចអត់ធ្លាប់ប្រាប់មីងទេឯងប្រាប់មីងច្បាស់ណាស់អញភ្លេចខ្លួនឯងហ៎ មីងក៏ឯងទៅអីណែទឹងមហូបទឹងកដោយកទៅកុំឆ្ងល់ច្រើនពេកតើវាច្រឡែកមែនទេមីងខ្ញុំមិននៅនឹងពី3ខែឃើញតែមីងឲ្យខ្ញុំអីខ្ញុំរហូតមីងចិត្តល្អតែអញ្ចឹងណែនេះស្រាក់នេះហូបហើយទុកនឹងទៅ ស្អែកចាំមីងមកយកបាទមីងមីងទៅណានិយាយទៅណាចៅ អើសុខសប្បាយចាញ៉ាំអត់ចាប៉ាទិញកដោឲ្យកូនមែនទេមានណាកូនកដោនេះនិយាយឲ្យកូនប៉ាមានឲ្យកូនទេប៉ាសំទោសណាប៉ាជាកដោរបស់កូនទេតាកូនស្រឡាញ់ប៉ា កូនណានឹងញ៉ាំបាយហ្នឹងឯណាប៉ារវល់ទៅខាងក្រៅមួយផ្លែតប៉ាមានការងារសំខាន់មែនណាប៉ាញ៉ាំបាយមួយកូនហ៎ប៉ាមានការសំខាន់តែប៉ាសន្យាថាប៉ានឹងមកវិញឲ្យលឿនបំផុតញ៉ាំហើយកូន birthday ប៉ាពេលនេះថ្ងៃកណាកូនស្រីប៉ាជាថ្ងៃដែលកូនស្វាកើតនេះគឺនំកណារបស់កូនណាហើយនេះគឺជាកដោពិសេសដែលកូនចង់បានអូអរគុណទេប៉ាប៉ាកំតាំងអរគុណប៉ាព្រមទៀតសិនណាកូនមិនព្រមមកកូន ព័ន្ធនេះច្រើនច្រើនហើយមានលុយច្រើនច្រើនឡើងមកកូនអើលេងខូចគេចឹងបាក់វាវិញសិនមកបាក់វាវិញលេងបាក់វាវិញអូយប៉ាខោដល់ខោចឹងណាលេងតាបានប៉ាលេងមេតបានទេគាត់ចាំមេកាត់អូខេមួយកង់សិនណាចា ប៉ាសូនីយ៉ាថាប៉ានឹងធ្វើគ្រប់យ៉ាងទាំងអស់ដើម្បីកូនស្រីប៉ាតែម្នាក់ប៉ុណ្ណោះកូនជាបេះដូងរបស់ប៉ាជាមនុស្សម្នាក់ដែលជួយឲ្យប៉ាស្គាល់ពាក្យថាសេចក្តីសុខដែលស្កប់ស្កល់ យ៉ាងម៉េចហើយឯងសុខសប្បាយអត់ខានជួបគ្នាកន្លះឆ្នាំហើយណាសុខតាមុនហ្នឹងតែឥឡូវអត់សុខទេព្រោះថាជួបមនុស្សដែលអត់ចង់ជួបយើងមកនេះហ่ะចាំមកសុំតួឯងដែលពីមុនណាយើងនិយាយមិនល្អដល់ឯងហើយរឿងលុយយើងនឹងសងឯងទៅតាមក្រោយណាមានការស្អីក៏និយាយមករឿងលុយហ្នឹងយើងភ្លេចបាត់ហើយហើយយើងក៏អត់ទៀមទីអីវាមកវិញដែរ ឲ្យវាចប់ទៅចោះចាប់ទុកថាយើងនេះធ្វើបនអញ្ចឹងយើងចូលសាច់រឿងទៅចោះយើងដឹងថាឯងនៅស្រឡាញ់ការនិពន្ធដដែលហើយក៏មានក្រុមហ៊ុនមួយ គេកំពុងតែរើសអញ្ចឹងយើងគិតថាឯងគួរតែសារល្បងម្ដងទៀតដើម្បីអីគឺដើម្បីឲ្យឯងធ្វើការដែលខ្លួនឯងស្រឡាញ់ហ្នឹងឯងមិនចាំបាច់មករត់តុកនាំតែពិបាក ជួយយើងធ្វើអីដើម្បីបោកយើងទៀតមែនប្រាប់អញតាមត្រង់ណាឥឡូវនេះយើងមានលុយទៀតទេយើងមានលុយតិចតួចគ្រាន់មកចាយមកចាយជាមួយកូនស្រីយើងតែប៉ុណ្ណឹងហើយយើងក៏សម្រេចចិត្តដែរថាយើងជប់ធ្វើអ្នកនិពន្ធហើយអញ្ចឹងយើងក៏អត់ត្រឡប់ក្រោយហើយក្បត់នឹងសម្ដីខ្លួនឯងដែរហើយយើងក៏អត់ចង់ត្រឡប់ទៅក្រោយដើម្បីជន់អន្តរាយដដែលដែរទោះនៅនេះ យើងត្រឹមតែជាអ្នកបំរើរត់តុកជួបជាមួយភ្ញៀវមួយផ្លែតមួយផ្លែតគេមកហើយគេទៅវិញតែយើងក៏សប្បាយចិត្តនឹងធ្វើវាមិនមែនដូចជួបមនុស្សមួយចំនួន ស្គាល់កាន់តែស្និទ្ធកាន់តែក្បត់យើងរាល់ថ្ងៃនេះយើងមានក្តីសោកហើយយើងអាចចាំបាច់ទៅជួបជុំមិត្តភ័ក្តិដែលស្គាល់យើងនៅពេលដែលយើងមានហើយយើងក៏អត់ចាំបាច់ចំណាយលុយទៅលើអ្នកដទៃសុខចិត្តនៅសប្បាយជាមួយកូននៅនេះ អរគុណណាដែលដើរមកប្រាប់យើងមានឱកាសលើកទី2ទេអាចកែភាពអស់ពេលនេះរូបអ្នកបានខ្ញុំទេពិសាក៏ជុលស្អីឡើយនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោ នឹងឈ្នះរង្វាន់ដ៏អស្ចារ្យផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំស្ទីងជីវិតប្រកបដោយភាពស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បានដល់ Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទេអាចកែភាពអស់ សម្រាប់មនុស្សដែលភ្លេចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេច្រៀងដូចគ្នាដែរទេសុំតែអោកាន់លើកទីពី ភ្លេចថាខ្លួនឯងហត់នៅប៉ុណ្ណាតស៊ូខ្លាំងប៉ុណ្ណាទុំរំលងផត់ ចំណុច zero មានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំពេលមានគេហាងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបង កូនណាមកធ្វើអីកូនទៅក្នុងវិញតាប៉ាអូនចុះសិនណាអូនធ្វើអីប៉ាកំពុងធ្វើការអ៊ំចិនដាមកឃើញស្ដីឲ្យលើហើយប៉ាអូនចុះតាំងពីយេកូនជិតញ៉ាយប៉ាតាកូនជិតញ៉ាយប៉ាហើយកូនទៅវិញហើយអរគុណណាស់ស្អាតដល់ប៉ាចាប៉ាកូនទៅវិញណាស៊ូស៊ូណាប៉ា បងពីរអ្នកប៉ានអង្គរនេះស្រឡាញ់គ្នាណាស់ណោះអឺបងមកនេះបងមានរឿងចង់និយាយជាមួយវីគឺរឿងហាងរបស់យើងអឺមានរឿងអីមែនបងខ្ញុំធ្វើអីខ្ជិះខ្ជិះក្នុងហាងទៀតហើយមែនអត់អូយមិនអញ្ចឹងណាវីប្រឹងប្រែងធ្វើការឲ្យបងមករហូតហ្នឹងកន្លះឆ្នាំមកនេះវីខំប្រឹងធ្វើការដើម្បីហាងច្រើនណាបងឃើញពីសមត្ថភាពរបស់វីនេះបងមានរឿងអីនិយាយមកខ្ញុំបងនិយាយថងថងណាបងកន្លងខ្ញុំខ្លាចថាបងចង់ស្ដីឲ្យខ្ញុំតែខ្លាចចិត្តខ្ញុំណា នេះវាមិនបងថាបងជាមនុស្សខ្លាចបុគ្គលិកចឹងហ៎បងបើបុគ្គលិកណាធ្វើការល្អបងក៏សរសើរទៅ ហើយបើបុគ្គលិកណាធ្វើអាក្រក់បងក៏ជេរគេទៅគឺបងចុះឲ្យឡាមគ្រប់គ្រងហាង នេះជំនួសបងព្រោះបងត្រូវតែចាប់ចែងហាងនៅសាខាថ្មីដែលចេញដំបើកហើយបង បានពិនិត្យមើលសមត្ថភាពបុគ្គលិកគ្រប់គ្នា តែបងចង់ផ្ដល់ឱកាសឲ្យមុនគេណាពិតមែនណាបងតែខ្ញុំខ្លាចទេបងខ្ញុំខ្លាចថាខ្ញុំគ្រប់គ្រងហាងឲ្យបងអត់បានល្អចឹងហ៎បង វាមិនបាច់ខ្លាចជំនួសបងទេបងជាអ្នកគ្រប់គ្រងមុខលើទាំងអស់គឺបងដឹងហើយហើយបងក៏ជឿថាវាឯងណាក៏អាចធ្វើបានដែរទៅបងនេះសម្រាប់ចិត្តមកនិយាយជាមួយនឹងឯងហ្នឹងណាអរគុណបងច្រើនណាស់បងខ្ញុំសន្យាថាខ្ញុំនឹងគ្រប់គ្រងហាងរបស់យើងនេះឲ្យល្អអញ្ចឹងបងគិតទៅបើកហាងថ្មីនៅថ្ងៃណាដែរបងអឺមិនយូរទេប្រហែលជាអាទិត្យក្រោយនេះហើយហើយវា ទៅត្រូវឡានគ្រប់គ្រងហាងនេះនៅទៅក្រៅដែរបងបានពិភាក្សាជាមួយបុគ្គលិកទាំងអស់ហើយពួកគេក៏យល់ស្របដែរបាទបងខ្ញុំនឹងប្រឹងប្រែងដើម្បីបងហើយនឹងដើម្បីហាងរបស់យើងណាបងបងឯងគ្រប់គ្រងហាងនេះណាគឺបងមិនចង់ឲ្យឯងប្រឹងប្រែងដើម្បីការងារនេះពេកទេ គឺបងទុកពេលឲ្យឯងនៅជាមួយកូនខ្លះដែរព្រោះអូនណាមើលតានាងដូចជាស្រឡាញ់ឯងខ្លាំងណាស់ទៅនាងមកអង្គុយចាំឯងរាល់ថ្ងៃ បាទបងអឺអញ្ចឹងបងទៅក្នុងវិញណាបាទខំប្រឹងប្រែងធ្វើការលឿនអរគុណបង អរគុណមនុស្សល្អល្អគ្រប់គ្នាដែលតែងតែផ្ដល់ឱកាសឲ្យខ្ញុំឲ្យតម្លៃខ្ញុំប៉ាអរគុណគុណស្រីប៉ាដែលតែងតែផ្ដល់កម្លាំងចិត្តឲ្យប៉ាហើយក៏អរគុណដល់ប៉ាម៉ាក់ដែលផ្ដល់ឱកាសឲ្យខ្ញុំក្រោកឈរម្ដងហើយម្ដងទៀតដោយខ្លួនឯងខ្ញុំសន្យាមិនដើរផ្លូវខុសម្ដងទៀតទេ ប៉ាមើលទៅឯងហត់ណាស់កូនកន្លះឆ្នាំមកនេះប៉ានឹកឯងប៉ាតែងតែចង់ទៅមើលឯងនៅអាហារប៉ាចង់លូកដៃជួយឯងតែប៉ាខ្លាចឯងខឹងដែលចេះដឹងពីជីវិតរបស់ឯងវីអើយពេលណាកូនមកផ្ទះយើងវិញហ៎ ម៉ោងប្រហែលហើយបងអឺម៉ោងម៉ោង2ភ្លឺហើយហើយក្រោកធ្វើស្អីហ្នឹងហ៎ខ្ញុំគេងមិនលក់បានជាក្រោកហ្នឹងណាចឹងមិននឹងបងនេះក្រោកម៉ោង2ម៉ោង3យប់ចិត្ត3ខែមកហើយណា បានតែអញ្ចឹងប្រយ័ត្នធ្លាក់ខ្លួនឈឺមិនអីទេឆាប់គេងទៅវិញទៅណាកុំបារម្ភអីនេះខ្ញុំដឹងហើយ ថារយប់នេះបងកេងមិនលក់ដោយសាររឿងអីនេះបងនឹកកូនហើយនឹងចៅមែនទេខ្ញុំដឹងណា ថាឯងនេះបារម្ភពីកូន ទៅ ធ្វើឯងនេះសម្រានមិនលក់រយប់នេះបើនឹកកូនទៅរកកូនទៅខ្ញុំនេះក៏នឹកចៅដូចគ្នា តែខ្ញុំនេះជឿលើការតាំងចិត្តរបស់គុណវី ថា គេនេះមិនបណ្ដោយឲ្យចៅណាវេទនានោះទេ គេគឺជាឪពុកល្អម្នាក់មិនដូចអ្នកខ្លាស្រឡាញ់កូនតែមាត់អាក្រក់ខ្ញុំមិនបានស្រឡាញ់នរណាគេទេ ខ្ញុំស្រឡាញ់ខ្លួនខ្ញុំនេះមិនស្រឡាញ់កូន តែដេកនឹកកូនរាល់ថ្ងៃខ្ញុំមិននឹកនរណាគេទេបើគេមិននឹកខ្ញុំនឹកនាំតែគេបានចិត្តនឹងអីនេះឈប់ចិត្តខ្លាំងទៅណា ខ្ញុំឃើញឯងនេះមើលរូបថតកូនចៅរាល់ថ្ងៃធ្វើជាឪពុកគេនេះពីពិបាកខ្លាំងណាស់ទៅឯងគ្រាន់តែនិយាយថាស្រឡាញ់កូននឹកកូននោះវាវាមាននឹកខ្ញុំខ្លះទៀតហ្នឹងមិនក៏វាមិនមករកខ្ញុំសោះអញ្ចឹងបងពុតហើយរាល់ព្រឹកនេះបងចេញទៅបាត់នេះខ្ញុំដឹងថាបងទៅណា តែខ្ញុំនេះមិននិយាយ ខ្ញុំខ្លាចបងនេះខ្មាស់អៀនក្នុងការនិយាយថានឹកកូនស្រឡាញ់កូនធ្វើដូចជាដឹងខ្លាំងណាស់អញ្ចឹងតាមពិតខ្ញុំបាត់ពេលព្រឹកនេះគឺខ្ញុំទៅហាត់ប្រាណនោះទេបើគេមិនមករកខ្ញុំកុំសង្ឃឹមថាខ្ញុំទៅរកគេនោះនេះកាន់តែចាស់កាន់តែមាត់រឹងនេះមិនបានទៅរកក៏អត់ទៅឆាប់ចូលសម្រានទៅណាប្រយ័ត្នធ្លាក់ខ្លួនឈឺកូនគ្រប់គ្នាគេនឹងពិបាកកូនកូនគ្រប់គ្នា គេពិបាកចិត្តខ្លាចខ្ញុំឈឺ ដោយឡែកតែអាវី វាបន់ឲ្យតែខ្ញុំងាប់ទេសប្តាហ៍នេះនេះបងចិត្តតែគិតអាក្រក់ពីកូនហើយ កូនវាមិនដឹងអីទេអឺអាតែខ្លួនឯងតាចាស់នេះបានហើយយាយចាស់តាសងំគេវិញទៅតាគេចាស់ thank you វត្តនេះនៅក្នុងបន្ទប់ទឹកឬក៏អត់នឹងអឺនេះខ្ញុំធ្វើម្ហូបរួចហើយណាចោះតែញ៉ាំទៅអានបានញ៉ាំពីព្រឹក ចង់ឲ្យបងទៅជួបកូនខ្លួនឯងខ្លាំងណាស់មិនទាន់ដល់ពេលទេបងបើបងឃើញកូនហើយនឹងចៅខ្ញុំពាក់អាវចាស់ចាស់បង ជួយទិញឲ្យផងណាចាំទូទាត់ខ្ញុំតាមក្រោយខ្ញុំអរគុណហើយសុំទោះមកដោយសារតែខ្ញុំមិនប៉ាស្លាប់អ្វីដែលប៉ាកូនចង់ឃើញបំផុតនោះ គឺឃើញកូនកូនមានសេចក្តីសុខបំផុតរស់នៅជាមួយនឹងភាពរីករាយ ដូចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេច្រៀងដូចគ្នាដែរទេសុំកែអោកាំងលើកទី2ភ្លេចថាខ្លួនឯងហត់ដោយពនណាតស៊ូ ទីពីរទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនាងគេហាំងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រង ស្និទ្ធស្នាលបង